ប្រធានអាស៊ានបង្ហាញការខកចិត្តជុំវិញមីយ៉ាន់ម៉ាសម្រាប់ប្រហារជីវិត សកម្មជនបកប្រឆាំង4នាក់កម្ពុជាក្នុងនាមជាប្រធានអាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញនៅការខកចិត្តយ៉ាងក្តីលែងចំពោះប្រទេសមីយ៉ាន់ម៉ាដែលបានសម្រេចប្រហារជីវិត សកម្មជនបកប្រឆាំង ដែលសម្រេចនៅការអនុវត្តទោសប្រហារជីវិត។ ធ្វើឡើងតែមួយសប្តាហ៍មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55ដែលជាទង្វើមិនអាចអត់ឱនបាននោះទេនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្ដីពីការប្រហារជីវិតសកម្មជនបកប្រឆាំង4នាក់នៅមីយ៉ាន់ម៉ាចុះនៅថ្ងៃទី25ខែកក្កដាឆ្នាំ2022សេចក្តីថ្លែងការណ៍ដដែលបានបន្តថាការសម្រេចរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការប្រហារជីវិតសកម្មជនបកប្រឆាំងទាំង4 គឺមិនអាចអត់ឱនឲ្យបានទេព្រោះកន្លងមកសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានក៏ដូចជារដ្ឋសមាជិកអាស៊ានដទៃទៀតយ៉ាងណាក្តីសូមបញ្ជាក់ថាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍កាលពីថ្ងៃច័ន្ទម្សិលមិញនេះថាអាញាធរយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រហារជីវិតសកម្មជន ប្រជាធិបតេយ្យចំនួន4នាក់ ដែលត្រូវបានចោទប្រកាន់ថា បានជួយអនុវត្តអំពើភេរវកម្មប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃច័ន្ទដោយកត់សម្គាល់ការប្រហារជីវិតលើកដំបូងដែលបានធ្វើឡើងក្នុងរយៈពេល ជាច្រើនទសវត្សរ៍នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះសកម្មជនប្រជាធិបតេយ្យចំនួន4នាក់ដែលចំនួន4រូបត្រូវបានប្រហារជីវិតនោះរួមមានលោកឈូសេយ៉ាថលោកខ្យមីនយូ លោកឡាមីយូអោងនិងលោកអោងធូរ៉ាស់សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានបានបន្តថាខណៈដែលមានការទទួលស្គាល់នៅភាពស្មុគស្មាញនៃវិបត្តិព្រមទាំងកម្ដៅទោសមោហៈផ្ទុះឡើងគ្រប់ទិសទីក្នុងប្រទេសមីយ៉ាន់ម៉ាអាស៊ានជារួមបានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់មានការអត់ទ្រាំនិងភាពអត់ធ្មត់ជាអតិបរមាហើយខិតខំជៀសវាងមិនធ្វើឲ្យចំនួនរីករាលដាលកាន់តែខ្លាំង។ ការអនុវត្តទោសប្រហារជីវិតតែមួយសប្តាហ៍មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី55គឺជាទង្វើ មិនអាចអត់ឱនឲ្យបានធ្ងន់ធ្ងរណាស់ព្រោះវាបានទាញថយក្រោយនៅវឌ្ឍនភាព និងថែមទាំងសោបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ានក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចប្រំពៃជាឯកច្ឆ័ន្ទ5ចំណុច ពលគឺការកសាងភាពជឿជាក់និងទំនុកចិត្តដើម្បីធ្វើឲ្យមានកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់សំដៅបញ្ចប់អំពើហិង្សានិងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់នេះជាការលើកឡើងរបស់ប្រធានអាស៊ានអាស៊ាននៅតែប្រកាន់ខ្ជាប់គោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ5ចំណុច ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមលើកបន្តនៅសម្លេងដ៏លើសលប់ក្នុងមជ្ឈដ្ឋានអាស៊ានក៏ដូចជាសហគមន៍អន្តរជាតិដែលជំរុញឲ្យអាជ្ញាធរទីក្រុងណៃពីដាវចាត់វិធានការជាក់ស្ដែងដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ5ចំណុចឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពយើងសូមអំពាវនាវយ៉ាងខ្លាំងក្លានិងជាបន្ទាន់ដល់ភាគីទាំងអស់ឲ្យជៀសវាងនៅសកម្មភាពទាំងឡាយណា ដែលធ្វើឲ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាបរារាំងដល់ការសន្ទនាដោយសន្តិវិធី ក្នុងចំណោមភាគី ពាក់ព័ន្ធទាំងអស់និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពទាំងនៅមីយ៉ាន់ម៉ានិងក្នុងតំបន់ទាំងមូលអាស៊ាននៅតែតាំងចិត្តបន្តរិះរកវិធីសាស្ត្រជួយមីយ៉ាន់ម៉ាឲ្យត្រឡប់ទៅរកភាពប្រក្រតីនិងដំណើរការកែប្រែទៅរកលទ្ធិប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី ចំពោះវិបត្តិបច្ចុប្បន្នតាមរយៈកិច្ចសន្ទនាប្រកបដោយបរិយាបន្នដែលដឹកនាំដោយមីយ៉ាន់ម៉ានិងជារបស់មីយ៉ាន់ម៉ាខ្លួនឯងស្របទៅតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ5ចំណុចនិងធម្មនុញ្ញអាស៊ាន ទាំងនេះគឺជាតម្រូវការបន្ទាន់ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតមនុស្សកាន់តែច្រើន និងបំបត្តិនៅ ទុក្ខវេទនារបស់ប្រជាជន។ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។